ចុងក្រោយរបស់ខ្ញុំកណ្ដាលខ្ញុំគឺលើស្អីពេលណាក៏ត្រូវតែនិយាយដែរសុំកុំអោយคลายខ្លួនទៅជាមន្ត្រីក្រមល្ពៅសម្រាប់ប្រសាសន៍របស់សម្ដេចពាក់ព័ន្ធជាមួយនឹងមន្ត្រីគ្របទៅនឹងខ្ញុំទទួលស្គាល់ហើយខ្ញុំក៏គ្រប់ត្រូលដែរហើយខ្ញុំបានទាំងដឹងទៀត មន្ត្រីក្រពៅនឹងមន្ត្រីដែលល្អជាងគេគឺមន្ត្រីទី4ព្រោះវាធំយកអាចយកវាមកណែនាំអប់រំបានប៉ុន្តែពាក់ព័ន្ធជាមួយនឹងអាមន្ត្រីដែលអត់ធ្វើអីសោះនេះចាំតើដើរឆ្លោះចាំតើដើរទាស់ចាំតើរឿងគេអ្នកដែលគេរិះគន់អ្នកដែលគេលើកយកការពុតមកនិយាយហ្នឹងហើយ នៅក្នុង caption ដាក់សិតតែយុវជនការពារសន្តិភាពអាហ្នឹងគឺជាប្រភេទមន្ត្រីមិនដែរសម្ដេចហើយខ្ញុំក៏សុំសួរទៅសម្ដេចក៏ដូចជាថ្នាក់ដឹកនាំជាពិសេសអឺមន្ត្រីណានៅក្នុងគណៈបកប្រជាជនកម្ពុជាខ្ញុំសូមសួរបន្តិចថាក្រមយុវជនការពារសន្តិភាពនឹងក្រៅពីចាញ់វីដេអូមកជេរបចោមើងងាយវាយបហាប្រមាថគេគំរាមគេ គុកច្បាក់អីហ្នឹងហើយដៀលថ្មេះគេហ្នឹងអត់ដឹងថាការពារសន្តិភាពនឹងរបៀបម៉េចហ្មងបើតាមខ្ញុំយល់វិញបើការការពារសន្តិភាពពុតប្រកបណាបើសិនជាឃើញ ថ្នាក់ដឹកនាំឬក៏អឺអ្នកដែលគ្រប់គ្រងអញ្ចឹងណាអ្នកដែលដែលខ្លួនគ្រប់គ្រងអញ្ចឹងខុសឬក៏មានអ្វី ដែលឆ្គាំឆ្គង គួរតែជួយកែលម្អដើម្បីស្ថាបនាគាត់ប៉ុន្តែខ្ញុំឃើញមន្ត្រីក្រមអាវ៉ារបស់សម្ដេចភាកច្រើនជំនាញហ្មងខាងតារឿងជេរបចោទាំងប្រុសទាំងស្រីដាក់តនីយទាយទួបដាសានិយាយសរុបទៅគឺអត់មានក្រមសីលធម៌សោះហើយពីអារឿងការវាយប្រហារការប្រមាថការមើងងាយគេវិញអានឹងជំនាញលេខ1ហើយដាក់នៅក្នុង caption សិតតាក្រមយុវជនការពារសន្តិភាព ខ្ញុំមិនយល់ថាគេការពាររបៀបមិញខ្ញុំយល់ថាបំផ្លាញសន្តិភាពវិញទេពួកនេះហ្នឹងហើយអត់ចោលមួយម៉ាត់ណាក៏គុកមួយម៉ាត់ណាក៏ច្បាក់ចេញមកប្រងតែគម្រាមហ្មងហើយអាសន្តិភាពហ្នឹងវាវារបៀបមិនសម្ដេចសន្តិភាពហ្នឹងគឺអាសន្តិភាពសម្រាប់តែជេរបចោ ដាក់តនីយទីទួសហើយប្រមាថគេហើយគម្រាមកំហែងគេអញ្ចឹងហ្មងហើយសន្តិភាពហ្នឹងរបៀបជាសន្តិភាពអក្រមសីលធរអញ្ចឹងហ្មងមែនសម្ដេចមើលជួយពិនិត្យមើល មន្ត្រីក្រមអាវ៉ាតក៏ដូចជាអ្នកគ្រប់គ្រងអាខ្លះវិញដឹងបានប្រយោជន៍ស្អីបើពីខមមិនវិញរាប់ពាន់ខមមិនប្រជាពលរដ្ឋជេរដាសាសពហើយជិះពីអួតអើយអួតគ្មានអាណាដល់វាទេទាំងស្រីទាំងប្រុសទាំងក្នុងទាំងក្រៅហើយសម្រាប់ខ្ញុំខ្ញុំតែងតែរិះគន់តែងតែអឺស្ថាបនាអញ្ចឹងបើឲ្យខ្ញុំខុសក៏ខ្ញុំមិនថាអីទេប៉ុន្តែខ្ញុំយល់ថានេះ គឺជារាល់សម្ដីរបស់ខ្ញុំ គឺជាគុណភាពសម្រាប់យកប្រគល់ទៅដល់ថ្នាក់ដឹកនាំអាចយកពិចារណាបាន តែបើពួកដែលហៃអើត្រូវពង ហើយតាំងខ្លួនសិតតែអ្នកគាំទ្រសិតតែអីអាខ្លះតាវីដេអូមិនដែរចូលមើលផងហើយទូនាទីគេហ្នឹងចាំតែចាប់ចំណុចចាំតែវាយបហាចាំតែប្រក្រាបមកនិយាយទៅឲ្យតែពីណាគេលូតមកតែមើលយើងគ្រាន់បើជាងខ្លួនដឹងតែចាប់ចំណុចគេគម្រាមកំហែងគេជេរប្រមាថគេវាយតម្លៃគេ ទាំងអត់ដឹងខ្សោក៏មានដែរអាជូនអាគេនិយាយតាមប្រសាសន៍របស់សម្ដេចអាគេចាក់បដ ாய் តាមសម្ដេចហ្នឹងក៏ខំប្រឹងអូនិយាយចោតប្រកាន់គេសពគ្រប់និយាយយកចោលប្រហែលណាគុកច្បាក់គុកច្បាក់មិនដឹងទួនាទីស្អីរាល់ថ្ងៃអានេះបើឲ្យឡើងធ្វើធំទៀតចៃមែនហូចខ្ញុំជឿហ្មងថាមិនដែរហ៊ានចូលមើលខមមិនបើចូលមើលខមមិនវិញមិនដឹងថាងើបមុខចេញវីដេអូមកយ៉ាងម៉េចហើយខ្ញុំសុំសំណពរម្ដាយអើយមនុស្សអញ្ចឹងអញ្ចឹង មិនចំខាតបាយទេនាំតែអាក្រក់ប៉ះពាល់ទៅដល់កិត្តិស័ព្ទរបស់ថ្នាក់ដឹកនាំក៏ដូចជាគណៈបកប្រជាជនទៀតហើយវាធ្វើឲ្យធ្វើឲ្យខ្មាស់គេហ្មងធ្វើឲ្យគេវាតម្លៃធ្វើឲ្យគេស្អប់ដល់គណៈបកប្រជាជនទៀតធ្វើឲ្យស្អប់ដល់រាជរដ្ឋាភិបាលទៀត